តែដោយកតាអ្នកធ្វើឆ្នាំ2022នេះមានការរិះគន់ច្រើនណាស់បាទកតាតកតងនឹងរឿងរំលោភសិទ្ធិកម្មករសាងសង់កីឡាដ្ឋានដែលគេបាននិយាយថាកីឡាកម្មករខ្លះបានបាត់បង់ជីវិតអំឡុងពេលគាត់ធ្វើបាទសាងសង់កីឡាដ្ឋានដែលកតាត្រៀមត្រៀមចង់ធ្វើម្ចាស់ផ្ទះ World Cup 2022នេះបាទហើយ David Beckham ថ្ងៃនេះគឺចុះកិច្ចសន្យាមួយជាមួយនឹង កត្តាដើម្បីជួយផ្សព្វផ្សាយអំពី World Cup 2022ទៅកាន់ពិភពលោកឲ្យបានខ្លាំងហើយមានការរិះគន់ទៅលើ David Beckham ថាជួយខុសមនុស្សបាទព្រោះកត្តាអត់បានគោរពសិទ្ធិមនុស្សទេតម្លៃពលកម្មពលករឥណ្ឌាពលករបង់ក្លាដេសដែលមកធ្វើការតាំងសង្ឃលាឋានហ្នឹងគឺបានថោកមែនតើដូចជាជាង10ដុល្លារទេបើគិតលើលើដុល្លារទៅណាជាង10ដុល្លារទេក្នុងមួយថ្ងៃហើយធ្វើកាលាឋានប្រពន្ធណានៃ 4 5កន្លះឋានឲ្យមនុស្សមកទស្សនាបាល់ទាត់ពិភពលោកដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងពិភពលោកប៉ុន្តែភ្លេចមើលថាតើកីឡាឋានទាំងអស់នេះដែលមានភាពអស្ចារ្យដោយរាល់ថ្ងៃដែលយើងឃើញនេះតើចេញពីញើសឈាមចេញពីភាពលំបាករបស់កម្មករនឹងដែលគាត់ទទួលបានវិញគឺវាស័កសមអត់វាអត់សមឥឡូវគេរិះគន់រឿងហ្នឹងពិភពលោកបងរិះគន់រឿងហ្នឹងកតាហើយការរិះគន់មួយទៀតគឺរិះគន់ទៅលើ បើថាប្រទេសកាតាហ្នឹងវាក្រវាអត់មានលុយអាហ្នឹងគេអរិគុណទេព្រោះថាគ្នារិះគ្នាថាំគ្នាធ្វើផ្ទះឧទាហរណ៍អញ្ចឹងទៅដើម្បីបាននៅគ្នាខំប្រឹងរិះគ្នាថាំតែកាតាជាប្រទេសអ្នកមានណាកាតាជាប្រទេសអ្នកមានមួយ នៅលើពិភពលោកដែរប្រទេសដែលសម្បូរប្រេងដូច្នេះមិនគួរណាកាតារដ្ឋាភិបាលកាតាគាត់បែរជាឲ្យតម្លៃទៅលើ ពលករកម្មករដែលមកសាងសង់កន្លះឋានហ្នឹងទៀបដូច្នេះដូច្នេះទេនេះគឺការរិះគន់អញ្ចឹង បាទជំរឿតើតើមានរឿងអីកើតឡើងអឺប្រហែលជាមានការតវ៉ាអីខ្លះហើយមិនអត់ទេតែរឿង World Cup នៅធ្វើនៅធ្វើអញ្ចឹងបាទគ្រាន់តែគេពេញមិនពេញចិត្តចំពោះរឿងហ្នឹងកតាកាសធាតុក្តៅបាទកម្មករធ្វើការធ្ងន់ហ្នឹងគាត់ក្តៅខ្លាំងអាចំហាយ hit ហ្នឹងមកមនុស្សយើងណាទៅទប់ជាប់គ្រោះថ្នាក់ដល់អាយុជីវិតហើយបាទអញ្ចឹង World Cup ក៏គេឲ្យទៅប្រទេសមានលុយនឹងដែរប្រទេសដែលមានលទ្ធភាព បាទប្រទេសក្រក្រមិនងាយបានយកធ្វើជាម្ចាស់ផ្ទះងាយទេបាទហើយគេឲ្យមើលលទ្ធភាពហើយគេមើលគុណភាពលេងរបស់ប្រទេសម្ចាស់ផ្ទះនឹងទៀតដែលគេគេគិតថាកតាក៏អាចមានសិទ្ធមានកៅអីលេងទៅកម្រិតវាអត់ឆ្ងាយពេកជាមួយនឹងព្រោះតែធ្វើម្ចាស់ផ្ទះគេឲ្យមកកៅអីឯងម្ចាស់ផ្ទះហ្នឹងគឺមានសិទ្ធលេងហ្មងនៅក្នុងពូលហ្មងណាកតាធ្លាប់ជើងឯកអាស៊ី AFC Asian Cup ថ្មីថ្មីដែរហ្នឹងណាបាទអញ្ចឹងកតាមាន វាកម្លាតអត់ឆ្ងាយពីគេទេចាំមិនគេឲ្យគេសិក្សា criteria លក្ខណៈវិនិច្ឆ័យនឹងវាច្រើនណាស់មិនមែនតែមួយចំណុចពីរចំណុចគេឲ្យទេមានលុយផងទទួលបានអត់មានគេហៅថាក្រមសិលធម៌អត់នៅក្នុងការរៀបចំនឹងដូចថាឥឡូវចេញចេញក្បាលមកក្រមសិលធម៌កតាធ្លាក់ចុះរឿងប្រើកម្មកឲ្យចម្លៃឈ្នួលថោកអត់សូវគិតពីសុខទុក្ខរបស់គ្នាទេឯងធ្វើងាប់អីចោលទៅ ឲ្យតែបាន start អញមកទទួលធ្វើម្ចាស់ផ្ទះ World Cup អានេះយើងមិនខុសអីពីយើងរីករាយលើកំណោទុករបស់កម្មករនោះយើងសប្បាយយើងមើលបាល់ហូរកជ្រាវក្នុងកីឡាដ្ឋានថ្មីសាឡាងហ្នឹងមិនតែ មានអ្នកស្លាប់ដោយថាដោយសារធ្វើ start ហ្នឹងដោយសារការខ្វះយុទ្ធការយុទ្ធទឹកដាក់របស់ប្រទេសកាតាហ្នឹងអញ្ចឹងទៅអាហ្នឹងចារិគុណគេខ្ញុំនិយាយតាមការរិគុណគេខ្ញុំអត់មាននិយាយលើហ្នឹងទេបាទអូខេ អឺអឺរឿងសង្ឃឹមចេញចេញខ្ញុំមិនដឹងទេរឿងអូឡេហ្នឹងខ្ញុំនិយាយតែតែព្រោះឥឡូវយើងនៅតែវិភាគរឿងអូឡេមែនយូចេញអត់ចូលអត់ដូរគ្រូថ្មីអត់គឺលឺលឺសូររឿងរាល់ថ្ងៃប៉ុន្តែក៏ខ្ញុំចង់និយាយថានេះពេលទុកឲ្យពេលវេលារឿងគាត់ចេញប្រហែលជាគេមិនទុកគាត់ឲ្យដឹកនាំតតាក្លឹបមែនយូធ្លាក់ក្នុងរដូវកាលនេះទេតែបើគាត់ដឹកនាំគេទុកឱកាសគាត់គាត់ដឹកនាំឡើងវិញឈ្នះវិញវានៅទៀតហើយ តែបើឲ្យថាអូដឹកមកមួយឆ្នាំហ្នឹងដឹកមិនដឹកទៅធ្លាក់ក៏ធ្លាក់ទៅមិនខ្វល់អាហ្នឹងវាមិនអាចទេបាទយ៉ាងស្អុយណាបើគាត់ដឹកនាំចាញ់ពីប្រកួត3ប្រកួតទៀតមែនយូកាន់តែយ៉ាប់ខ្លាំងគេដកគាត់ចោលហើយគាត់ថាមែនយូនៅសំណោះនៅអាឡោះនៅអាឡៃវីរភាពរបស់គាត់មួយមែនយូពីមុនជាកីឡាករធ្លាប់ជួយមែនយូឈ្នះឆាំពីលីកឈ្នះអីខ្ញុំអត់ដឹងតែគាត់ថារឿងក្លឹបផ្សេងគេ business គេមិនមែនមកចាំឲ្យយើង ដឹកនាំតធ្លាក់ក្លឹបគេទៅ Championship ទេគុំក្តេញទេបាទកេងឡូគាត់ពេលស្រាប់គាត់មកពី Norway វិញទៅគាត់ដេកយល់សពឃើញថាល្អទម្រង់គាត់ដូរមិនទៅគាត់លេងដឹកនាំល្អវិញអាហ្នឹងគេទុកទៀតទៅតែគាត់យើងឃើញចចាមរាមរាល់តែថ្ងៃហ្នឹងគឺចង់ដូរគាត់ចោលហ្មងបាទចេញមកគឺគ្រូហៅជំនួសអូឡេហៅគ្រូណាដល់ជំនួសអូឡេឬសូតែអញ្ចឹងរាល់ថ្ងៃអាស៊ីអាគ្នេយ៍ថ្ងៃណាមានវាសនាធ្វើជាផ្ទះ World Cup ចាំបានខ្ញុំថាអាស៊ីអាគ្នេយ៍យើង ទោះបីជាប្រទេសថៃប្រទេសឥណ្ឌូនេស៊ីមានមានមានឱកាសធ្វើម្ចាស់ផ្ទះតាថៃក៏គាត់មានឱកាសធ្វើម្ចាស់ផ្ទះដែរណាបើនិយាយទៅណាតាមលទ្ធភាពសេដ្ឋកិច្ចគេមើលពីលទ្ធភាពសេដ្ឋកិច្ចរបស់ប្រទេសនឹងផងបាទតែដូចខ្ញុំនិយាយចឹងលក្ខណៈវិនិច្ឆ័យគឺមិនមែនថាអូមានលុយហើយអាចធ្វើម្ចាស់ផ្ទះបានហើយអត់ទេណាបាទអត់ទេប្រទេសនឹងបាល់ទាត់ប្រទេសនឹងរីកចម្រើនក្នុងកម្រិតណាឆ្ងាយពីគេ ពេកឬក៏អត់អាចចូលប្រឡូកមួយគេបានអត់បើគេឲ្យមកកៅអីលេង World Cup ក្នុងពូលនេះលេងចូលទៅម្ចាស់ផ្ទះចាញ់គេពី5-0ឡើងទៅចាញ់5 6 7 8 10និយាយធ្វើម៉េចសួរទៅវិញណាបាទមិនមែនរឿងមួយទេអញ្ចឹងអារឿងអាស៊ីអាគ្នេយ៍យើងប្រទេសដែលយើងឃើញវៀតណាមថាខ្លាំងជាងគេវៀតណាមឆ្នាំហ្នឹងឡើងខ្លាំងជាងថៃទៅឥឡូវឡើងលេងក្នុងពូលប្រហែល5 9មកហ្នឹង0បន្ទុក ឥឡូវមើលមកណាវៀតណាមមកណាអ្នកណាដឹងលទ្ធផលនេះពងលេងមិញខ្ញុំចង់ដឹងលទ្ធផលហើយមួយរ៉ាប់ពីសោតនេះសូនបន្ទុណាអញ្ចឹងបានខ្ញុំចង់និយាយថាអឺតំបន់អាស៊ីអាគ្នេយ៍ផងយើងប្រទេសនៅមានកម្រិតច្រើនណាស់បាទឆ្ងាយពីគេច្រើនដែរគាត់ថាវៀតណាមថៃហ្នឹងគេអាចប្រឡូកបានតែក្រៅពីហ្នឹងគឺនៅមានកម្រិតឆ្ងាយពីសូម្បីតែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានផងអាស៊ីផងយើងទាំងមូលគឺយើងមិនទាន់ មានឱកាសណារៀងគៀកគេខ្លាំងផងបាទកុំនិយាយដល់ថ្នាក់នេះណាវៀតណាមចប់បាត់ហើយអារ៉ាប៊ីសាអូឌីតដាក់1-0អញ្ចឹង0បន្ទុកទៀតហើយវៀតណាមបាទហើយក៏បងតាមស្មើអេស៊ីបអេស៊ីបស្មើស្មើអេស៊ីបមានបានឡើងហើយណាបាទអេស៊ីបបានឡើងតែឡើងមិនទាន់ទៅណាទៅពុតជំរូបន្តទៀតចុះបង World Cup 2030មិនទាន់មានប្រទេសណាដេញថ្លៃធ្វើម្ចាស់ទៀតនៅបងអឺ World Cup 2030ដូចជានៅទេណាបាទដូចជាមិនទាន់មានទេបាទ 2016 2026ហើយ2030 2030យើងឃើញថានៅឯនៅឯអត់តអត់តបានដឹងទេតាមប្រទេសណាធ្វើជាផ្ទះគឺអត់តរកឃើញទេបាទប្រទេសនៅអាហ្វ្រិកហ្នឹងក៏មានការដេញថ្លៃដែរនៅ2030ហ៎ដូចជាប្រទេសម៉ារ៉ុកកូទូនីស៊ីអាល់សេរីគេចង់រួមគ្នា3ប្រទេសហ្នឹងទទួលធ្វើជាម្ចាស់ផ្ទះដែរណាអញ្ចឹង World Cup គេមិនចង់ឲ្យតែប្រទេសនៅតំបន់អាស៊ីតំបន់អឺរ៉ុប ច្រើនជាងគេឬក៏នៅអាមេរិកឡាទីនអាមេរិកខាងជើងអីទេគេចង់ឲ្យដើរគ្រប់តំបន់ហ្នឹងនៅក្នុងពិភពលោកគេចង់ឲ្យដើរគ្រប់តំបន់ហ្នឹងបាទអញ្ចឹងដូចទុយនេស៊ីអាល់សេរីម៉ូរ៉ូកូគឺគឺមានលទ្ធភាពក្នុងការទទួលធ្វើម្ចាស់ទៀតហើយប្រទេសទាំងអស់ហ្នឹងគឺសុទ្ធតែធ្លាប់បានមកចូលរួម World Cup ទៀតហើយកម្រិតនៃការលេងរបស់គេក៏មិនកម្លាតឆ្ងាយពីបណ្ដាប្រទេសនៅអឺរ៉ុបនិងតំបន់អាមេរិកឡាទីនតំបន់អាមេរិកខាងជើងអីប្រហែលទេ ចឹងគេអាចធ្វើជាម្ចាស់ផ្ទះបានដែរឡែកឆ្លៃតែតំបន់អាស៊ីអាគ្នេយ៍យើងណាបាទតំបន់អាស៊ីគ្នាយើងវានៅស្ទើរជាងគេឆ្ងាយពេកហ្នឹងហើយហើយអូសេអានីនៅស្ទើរជាងគេឆ្ងាយពេកគេមិនឲ្យធ្វើបើថាអូស្ត្រាលីនៅអូសេអានីហ្នឹងគេអាចអូស្ត្រាលីអាចទទួលធ្វើជាប់តែធ្វើខាត់អូស្ត្រាលីអាចព្រោះអូស្ត្រាលីយើងឃើញទទួលធ្វើអូឡ িম ពិកធ្វើអីហើយហ្នឹងបាទជាង World Cup ក៏អាចដែរតែតែដល់នេះអូស្ត្រាលីកាត់មកចូលអាស៊ីទៅហើយណា ចឹងទ្វីបកន្លងមកដែលយើងធ្វើឃើញធ្វើជាម្ចាស់ផ្ទះច្រើនញឹកញាប់ជាងគេគឺអឺរ៉ុបបន្ទាប់មកអាមេរិកឡាទីនធ្លាប់មានអាសង់ទីនអូរ៉ាហ្គាយហើយនិងប្រេស៊ីលហើយនៅអាមេរិកខាងជើងមេស៊ីកូហើយនិងសហរដ្ឋអាមេរិកទទួលធ្វើច្រើនជាងគេហ្នឹងហើយនៅអាស៊ីយើងនេះជប៉ុនកូរ៉េហើយកាតានេះគឺជាប្រទេសនៅអាស៊ីទី2ហើយដែលទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះវើលកាប់បាទ World Cup ដូចជាខែ11 12បាទព្រោះ World Cup នៅកាតាឆ្នាំក្រោយហ្នឹងមិនទាត់ជាទូទៅគេទាត់នៅខែ6ពាក់កណ្ដាលខែ6អីចឹងទៅចប់ពាក់កណ្ដាលខែ7តែនៅកាតាខែហ្នឹងគឺក្តៅបាទខែហ្នឹងក្តៅអញ្ចឹងគេអត់ធ្វើនៅខែហ្នឹងទេអញ្ចឹងគេលើកទៅធ្វើនៅក្តៅក្តៅខ្លាំងកតាក្តៅចេញក្រើតបានអាលៀកឈាមច្រមុះបាទអញ្ចឹងគេលើកទៅធ្វើនៅចុងឆ្នាំវិញដូចជាឆ្នាំខែ11 បាទកតានឹងដូចខែ11បាទមើលច្បាស់ហ្នឹងនៅថ្ងៃ21ខែ November បានខែ11ណារហូតដល់ថ្ងៃ18ខែ December គឺខែធ្នូ21វិច្ឆិកាដល់18ធ្នូបានចប់ហើយ World Cup 2026ចំនួនប្រទេសកើនឡើងលើកនេះគឺ30ប្រទេសមកពី5ទៅ6 6ទ្វីប 6តំបន់បាល់ទាត់លើកក្រោយដែល2026មានកាណាដាមីស៊ីកូអាមេរិកធ្វើម្ចាស់ផ្ទះគឺប្រទេសទាំងអស់ឡើង48ប្រទេសការប្រកួតច្រើនជាងនឹងណាអញ្ចឹងយើង enjoy នឹងគឺកាន់បានច្រើនគូច្រើនប្រកួតបាទនងគ្នាទៅឡើងប្រកួតហ្នឹងគេលក់សម្បត្តិចូលលុយហ្នឹងបាទ